បាទសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបាទធ្វើវីដេអូពី ការហូបបាយពេលថ្ងៃត្រង់របស់កម្មករកម្មការលីបញ្ចាក់វីដេអូទី1គឺខ្ញុំបានធ្វើវីដេអូពីការ scan ដៃចេញហូបបាយរបស់កម្មករកម្មការនីដល់ពេលឥឡូវខ្ញុំបាទធ្វើវីដេអូអំពីការហូបបាយរបស់ពួកគាត់តើពួកគាត់ហូបបាយពីម៉េចមានអនាម័យអត់ ឥឡូវសាក់តាមដានទាំងអស់គ្នាអានេះប្រកបមកបដាបដាហើយហើយតាមដានមើលថាស្អីស្អាតហូបបាយយ៉ាងម៉េចប្រុសស្អាតហូបបាយយ៉ាងម៉េចយាយយាយហូបបាយយ៉ាងម៉េចតាមដានទាំងអស់គ្នាឥឡូវប្រកបដាក់ចូលហើយទៅទៀតពេញទៅហើយកន្លែងហូបបាយគឺមានសងខាង តែខ្ញុំថតតែមួយខាងឡើយយើងតាមដានមួយខាងប៉ុន្តែឡើយនេះសិក្សាអត់ដល់ទេសិក្សានោះតែមួយហើយតាមដាននោះខ្ញុំបងថាគាត់ក៏បាយពីបែកហៅបាយលក្ខណៈពីក្រុមលក្ខណៈជា personal លក្ខណៈជាដៃគូឬក៏លក្ខណៈយ៉ាងម៉េចដើម្បីតាមដានរបស់គ្នា và mới tấn thử quát biển vạch bài một kia lấy cơ nhạc nặng crack biển được class tính bài nhạc bài một tiền bị hơi nhục thì làm cái đấy có một thôi nhé ba bông ôn bị chặt mua nhẹ tổng không ăn cáo lúc nhau mình chọc từ phương bị đọc cò cò នៅពេលគាត់ហូបបាយខ្ញុំក៏ទៅធ្វើចិត្តគាត់ដែរមិនឲ្យបងប្អូនបានទស្សនារបស់នេះមានតែស្អាតស្អាតណាស់បងប្អូនមកហើយមកហើយមកហើយមកហើយទីស្អាតច្រើនណាស់ទីស្អាតច្រើនណាស់តាមតាមមើលថាទីស្អាតគាត់ហូបបាយយ៉ាងម៉េចគាត់មកហូបបាយឬក៏គាត់មកអង្គុយលេងអង្គុយជំនុំគ្នាតាមតាមរបស់គ្នាចិត្តអស់ហើយលើលើលើចូលមកចូលមកចូលមក បងប្អូននៅក្នុងវីដេអូនេះទាំងអស់អាចទៅឃើញហើយសូមចូលរួម like share តាមមួយមកហើយបងប្អូនដែលធ្លាប់ធ្វើការម្ចាស់គឺមើលទៅវិធីសាស្ត្ររបស់គាត់បបាយ see you in the next life have to be a better me i don't think that my head's on straight got to flip it ក្នុងអំឡុងពេល covid នេះគឺតាមតប់ពីប្រតិកម្មខាងជាกระដាស់ជាឡោះឡោះដើម្បីឲ្យគាត់បបាយជុំគ្នានាំឲ្យមានការឆ្លងតែឥឡូវយើងគឺស្ងាត់ Cần Thới như là con áp mình thì nào, cái score là nào thì là ớt một cối Một số của mình Mình tình một cột mình là 10 mất Cần Thới Cần Thới là chúng ta, chúng ta between a rock and a hard place do i work hard or live at my pace you're only young one từ còn đặt lá từ bài đậm ai lá thì bài tu để con mặt thẹ lá từ cộng càng nhiều lần đó Wait, no, it's sleeping in on Sundays. I guess it's different for each of us, and that's okay.

chúng con cho đang trao thì là hạt gồm của việc của quát mười anh mai hai học tập chương trình của tập quát tôi nói ảnh mày là gồm cho à, miền phục quát rồi thì phải cái đấy có được đấy nhìn nhau nhìn chưa every day late at night, not okay All I want and I pray All I need are some better days Fuck me, I'm looking in the mirror So foggy, but I've never seen clearer I don't really think anyone can save me And honestly, I'm not really sure I want saving I like to be my own worst enemy There's no risk if you don't try at anything So I'ma just get buying everything See you in the next life, have to be a better me I don't think that my head's on straight Gotta flip it and grip it and go and get an x-ray What's wrong with me? I just feel weight Pushing on my chest and it squeezes till I suffocate Better change my mindset, meditate It's pretty cool that I'm alive and that better day I could walk, see, hear, I should celebrate Think I could change my mind, maybe elevate Living life, every between a rock and a hard place Do I work hard or live at my pace? You're only young one, yeah that's all great But I also want a future where I'm okay Living life is doing lots of cocaine Wait no, it's living with no shame Wait no, it's sleeping in on Sundays I guess it's different for each of us and that's okay Well I just wanna be happy, how to get there? Hmm, glad that you asked me I think it's different for everyone Some of us need work, others need fun Some of us need purpose to overcome But try to do what you love when it's said and done Cause there's so many differences in each of us Trust your gut, it can show you what you want Living life, everyday, late at night and I pray All I need are some better days Yeah, all I need are some better days Cause all I want, and I pray I believe in the better days